តិកាដែលងាយស្រួលក្នុងការពិនិត្យមើលក្រូម៉ូโซមមុនដំបូងគេបូមយកឈាមហើយបំបែកកូលីកានៃធាតុបង្កនៃឈាមបន្ទាប់មកគេដាក់កូស៊ីនដើម្បីបង្អាក់ការធ្វើចំណែកកោសិការបស់អឺនៅវគ្គមេតាផាសក្រោយពីគេដាក់ពណ៌គេរៀបចំគេរៀបចំបន្ទះឡានដើម្បីសង្កត់ក្រូម៉ូโซមក្រូម៉ូโซមស្ថិតនៅផ្ដុំគ្នានៅ បន្ទះ equator គេកាត់រូបក្រូម៉ូសូមមកតម្រៀបមកតម្រៀបតាមរូបរាងនិងទំហំពីធំទៅតូចការរីយ៉ូទីបគឺជាចំនួននិងរូបរាងក្រូម៉ូសូមនៃប្រភេទនីមួយៗរបស់ភាវៈរស់ កោសិកាអាប្លូអេតជាកោសិកា មានអិនក្រូម៉ូសូមកោសិកាអាប្លូអេតជាកោសិកា មាន2អិនក្រូម៉ូសូមវាមានក្រូម៉ូសូមដូចគ្នាពី2វាក្នុងសារពាង្គកាយមានកោសិកា2គឺកោសិកាលូតលាស់និងកោសិកាបន្តពូជការរីយោទីបរបស់មនុស្សប្រុសនិងមនុស្សស្រី មានលក្ខណៈខុសគ្នាមនុស្សក្រភេទស្រីមានក្រូម៉ូសូមភេទ XX និងភេទប្រុសមានក្រូម៉ូសូមភេទ XY ចប់ហើយឈើល្អណាគេចង់ចេះក្រូម៉ូសូមមើលបូសិកាដឹងហើយបូសិកាហ្នឹងគឺក្រូម៉ូសូមហើយអូយថយខ្ញុំចង់សក់ហងចង់សក់ហងកັບតរីដូចកូនក្មេងមើលបូសិកាហ្នឹងហើយកូនសិកាដូចកូនក្មេងយ៉ាងលោកចាបាទអញ្ចឹងផ្លែសលៀសូនមក ហាយើងសូត្រហើយអីសូត្រហើយកាលមែនមកពុកលើអង្គទៅរៀនតចូលមួយឆាត់របស់ខ្ញុំសងចឹងក៏បានដែរសូត្រតែមួយទៀតដែរអើ1.2ការសិក្សាពីការីយោទីបនៃមនុស្សថាអ្វីទៅ ជាការីយោទីបសំណុំក្រូម៉ូសូមដែលតម្រៀបគ្នានៅក្នុងកោសិកាមួយនៃសារពាង្គកាយហៅថាការីយោទីបនៃមនុស្ស ក្រុមសូមរបស់មនុស្សស្រីនិងមនុស្សប្រុសមានចំនួនស្មើគ្នាគឺ 2n ស្មើ46ក្រុមសូមអូម៉ឡូបគឺជាក្រុមសូមមួយប្រភេទដែលមានរូបដូចគ្នាចំនួន2 2ដូចជាប្រកែងរូបរាងស្ទង់ក្រមាជាដើមសង្ខេបគោលការណ៍របស់មនុស្សគឺជាគោលការណ៍មួយប្រភេទដែលមានលក្ខណៈស្ទង់នៅក្នុងការមើលក្រុមសូមគេមើលក្រុមសូមគេត្រូវមុនដំបូងគេបូមឈាមហើយបំបែកយកគោលការណ៍ចេញពី ជាតិបង្កផ្សេងផ្សេងនៃឈាមបន្ទាប់មកទៀតគេដាក់កុលស៊ីស៊ីនដើម្បីបង្អាក់ការធ្វើចំណែកកោសិកា នៅក្នុងវគ្គមេតាផាសក្រៅពីការដាក់ពណ៌នៅក្នុងកូលិកាសអើយគេដាក់បន្ទះឡាម ដើម្បីពិនិត្យមើលក្រូម៉ូសូមគេសង្កេតឃើញថាក្រូម៉ូសូមស្ថិតនៅផ្ដុំគ្នានៅលើ បន្ទាក់អេក្វាទ័របន្តមកទៀតក៏គេកាត់យករូបក្រូម៉ូសូមមកតម្រៀបតាមរូបរាងនិងទំហំពីធំទៅតូចចំណាំ ការីយ៉ូទីបគឺជា ចំនួននិងរូបរាងរបស់ក្រូម៉ូសូមនៅ ក្នុងភាវៈរស់អាប្លូអ៊ីបគឺជា ក្រូម៉ូសូមដែលមាន N គឺជាកោសិកា ដែលមាន N ក្រូម៉ូសូម Diploid គឺជា កោសិកាដែលមាន 2n ក្រូម៉ូសូមវាមានគូអូម្ឡូកដូចគ្នា2 2នៅក្នុងកោសិកានៅក្នុងសារពាង្គកាយមានកោសិកាចំនួន2គឺកោសិកាលូតលាស់និងកោសិកាបន្តពូជការីយោទីបនៃមនុស្សស្រី និងមនុស្សប្រុសគ្នាខុសគ្នាត្រង់ភេទគឺ មនុស្សស្រីមានក្រូម៉ូសូមភេទ XX និងមនុស្សប្រុសមានក្រូម៉ូសូមភេទ XY ចាប់ហើយអូខេតោះ ឥឡូវយើងចាប់ដើមបន្តមេរៀននេះទៀតតោះហើយយើងឆយីចូលរៀនអត់បាន ចូលរៀនអត់ឆយីឆយីហ៎បានតោះលោកគ្រូមកសូត្រមេរៀនចឹងតោះអូអូមិនតែទៅពាក់ម៉ាស់ទៀតហើយរៀនចឹងអើលោកគ្រូឡើយស្អែកទៅក្រោយចឹងហ៎អត់ បានអញ្ចឹងតោះយើងចាប់ដើមរៀនហ្មងតើអូខេឥឡូវយើងរំលឹកទៅលើ ចំណាំអាលើអីគេ1.2ការីយ៉ូទីបមនុស្សអញ្ចឹងយើងចូលដល់បន្តទៀតគឺតកតងជាមួយនឹងអឺរូបគុំក្រូម៉ូសូមហ្នឹងហើយនិយាយពីរូបគុំក្រូម៉ូសូម បាទ copy មកខ្ញុំវាយម្ដងទៀតគិតថាវាចូលរហូតដាច់ដាច់រហូតចឹងបាទលេខ2យើងចូលលេខ2ហ្មង គឺគ្រប់រូបគុំក្រូម៉ូសូមអើអ្នកនរគ្នា ពេលគ្រូវាយតន់អត់ សុំស្លាយនេះមើលតន់អត់តន់ទី12ទេហើយណាគ្រូវាយលឿនគាត់សេមិនតន់វាយមួយមួយណាទី12ឆ្លើយហ្មងហ៎មិនលឿនមែនតាលោកគ្រូវាយលឿនណាអញ្ចឹងសរសេរអត់តន់គ្រូវាយកុំព្យូទ័រទៀតវល់តាមើលហងស្ដាប់ហងឥឡូវគ្រូវាយមួយមួយលេងឲ្យលឿនអញ្ចឹងតោះ ឡើយយើងកត់មានសង្កែសិនចាំបញ្យលតោះពូកត់មានសង្កែសិនលឿនជាងតោះចាប់ដើមកត់មកបើពិនិត្យបើពិនិត្យដោយមីក្រូតួអូខាងលោកគ្រូ slow មែ slow ស្អីលឿននឹងអីហ្នឹងអឺកងែកកងក់យឺតអី ធ្វើម៉េចខាងលោកគ្រូអាអត់សូវអត់សូវរលូនអត់សូវរលូនអញ្ចឹងតើលើកគ្រូនៅខាងផ្ទះឡើយហ្នឹងលឿនទៀតណាលឿនជាងគេទៀតណាលេងអីលេងអីហីលេងអីអាបើពិនិត្យដោយមីក្រូទស្សន៍អេលិចត្រូនិកអេលិចត្រូនិកបាទអឺម៉ែគ្រូគាត់ថាអីអូនឯងនិយាយម្នាក់ឯងចឹងតិចគេថាស្គួត ហើយនិយាយនេះឮដល់ណាតែសម័យឥឡូវវាជឿនលឿនយ៉ាងម៉េចគេបរៀនតាមអ្នកឯងក៏បានដែរអ្នកនឹងថាស្គួតមែនបើពិនិត្យដោយមីក្រូតួអេເລັກត្រូនិក ក្រូម៉ាទីនបាទអាយ៉ាក្រូម៉ាទីនក្រូម៉ាទីនមានរាង1 មានរាងជាបណ្ដាញសរសៃបាទសរសៃដែលមាន បាទពិនិត្យដោយមីក្រូទួក អេເລັກត្រូនិកក្រូម៉ាទីនមានរាងជាសរសៃជាបណ្ដាញសរសៃដែលមានដែលមានភាពប៉ោងភាពប៉ោង ដែលមានធាតុប៉ោងរាងក្របក្របរាងក្របក្របប្រតិប្រតិបន្ត គ្នាដូចខ្សែ ដូចជាខ្សែដូចជាខ្សែ កគ្រប់បាទខ្សែកហ្នឹងហើយខ្សែកក្របគុជគុជដូនដែរឃើញខ្សែកក្របគុជឯងបើយើងនោះអាគុជគុជយើងគុជខ្សងដាក់បតបតគ្នាអាហ្នឹងមូលមូលមូលមូលមូលមូលមូលមូលហ្នឹងបាទ ចឹងអាក្រូម៉ូសូមហ្នឹងគេផលិតមីក្រូទស្សន៍ទៅឃើញសរសៃតតតគ្នាហើយប្រតាក់គ្នាដូចជាខ្សែកគុជមូលមូលអត់ថាគុជគឺមូលមូលហើយហាងមូលមូលឬក៏ហាងឆុងមូលមូលតិចតិចវាហាង square ចឹងខ្សែកក្របគុជហ្នឹងអាក្របគុជហ្នឹងក្របគុជអាក្របគុជ ក្របគុជណាមួយក្របជានុយជានុយក្លេអូសូមមួយក្របមួយក្របជានុយក្លេអូអូសូមបាទមួយគ្រាប់ជានុយក្លេអូសូមមួយមួយដែលមាន angkat set angkat set angkat set bạn angkat set 10 nanomet ច្រើនដែរតាមើលឃើញដែរ10 nanomet robot នុយក្លេអូលនុយក្លេអូសូមជាម៉ូលេគុលប្រូតេអ៊ីនជាម៉ូលេគុលប្រូតេអ៊ីន e stone ឈ្មោះថា e stone histone និង ADN ចឹងមកនៅក្នុង ក្រុមសពោតពីសពោគឺក្រូម៉ូសូមមែនទេសរីរាង្គសរីរាង្គហើយជាលិកាកោសិកាសោមប្រូតេអ៊ីន ADN ហ្នឹងឯងយ៉ា nó được Anang lu sok karai hai chelika. Là hai Kauska. số, chromosome. số hai អឺក្នុងកោសិកាក្នុងក្រុមសូវាមាន A ទៅ N បាទយូរុងគេហៅសម្ភារៈដំណពូជ A មាន A ទៅ N បែងចែកច្រើនទៀតកាលណាមាន A ទៅ N យើងដឹងស្រាប់ហើយមេធំបំផុតគឺ A ទៅ N ហ្នឹងហើយ A ទៅ N គឺប្រូតេអ៊ីនហើយហើយអ្វីដែលអាចខ្លាយទៅជាប្រូតេអ៊ីនយើងធ្លាប់រៀនហើយ គឺដើម្បីបាន ទៅជាប្រូតេអ៊ីនត្រូវ មាន អានអមរីបូសូម អានតេអានឹងទី10អ៊ូអត់ដែររៀនទេតោះឥឡូវយើងចូលមេរៀនសង្ខេបបន្តអឺ ADN protein និង ADN បាទខាងនៅវា វា បង្កើតបានជានុយក្លេ O P ឡាម៉ង់បតោះផងប៉ានុយក្លេអូភីឡាម៉ង់រៀងស៊ីឡាំងរៀងស៊ីឡាំងដែលមានអង្កប់ឈិតអង្កត់ចិត្ត ប្រមាណ10ណាណូម៉ែត្រដូចនេះក្រូម៉ាទីនតបស្រែនខ្ញុំចូលរៀនតបស្រែនក្រូម៉ាទីនបង្កឡើង ពីម៉ូលេគុលបង្កឡើងពីម៉ូលេគុល តន់ណាយើងបង្កឡើងពីម៉ូលេគុលតែនិយាយតិចឲ្យទៅបង្កឡើងពីម៉ូលេគុលប្រូតេអ៊ីនអ៊ីស្តូនប្រូតេអ៊ីនអ៊ីស្តូន ជួយបង្កែពុលក្តាមហ៎ហើយមិនហ៎បងអាចអស់នៅឬអស់នៅហើយរត់ឆ្នាំលេខខាងទៅពុលមិនធម្មតាពួកយើងកំហុសក្តាមជើកែវអូនឯងពុលក្តាមហើយសិលៀបលោកទេពុលក្តាម លោកគ្រូជើកែវលោកគ្រូគាត់លោកគ្រូកែវមកចៃចឹងឥឡូវថាឥឡូវមានរៀបផងក្អួតផងមកយុប បាក់ហើយអូចាខ្ញុំគាត់ដកអត់ចង់ហ៎ពលក្តាមយ៉ាប់យ៉ែងទីយល់ល្អកំហុសក្តាមអូមកពីគេបាញ់ឆ្នាំស្រូវដឹងហើយគាត់ចាប់អាក្តាមនឹងដឹងគ្រូអើមែនអូនឯងនិយាយត្រូវហើយចាព្រោះអីគេនេះបាទហ្នឹងហើយប្រហែលអញ្ចឹងហើយព្រោះអីលើក្តាមដឹងបាក់ហូបហើយនៅវគ្គមេតាផា បាទវិវៈមេកផាសក្រូម៉ូសូម បង្ហាញរូបរាងអឺដល់ច្បាស់ហើយណាច្បាស់ល្អបាទវគ្គហ្នឹងគឺល្អហ្មង ដែល បង្កឡើង ដែលបង្កឡើងពីក្រូម៉ា ទីនតែបង្កឡើងពីក្រូម៉ាទីនពីរជាប់គ្នា ដោយសង់ត្រូមែហាន់ក្រូម៉ាទីននេះមួយនេះមួយ ជានុយក្លេអូភីឡា ម៉ង់ដែលរួញផ្លូវអូខេតោះអឺយើងចំណាំមកអឺមេរៀនវាសំខាន់ចំណាំនឹងបងអូនចំណាំវាបាន node ទី1ក្រូម៉ូโซមបាទក្រូម៉ូโซមនឹងជាសម្ភារៈបាទជាសម្ភារៈសេណេតិកដែលបញ្ជូនតែបញ្ជូនពី កោសិកាមេទៅកោសិកាកូន បាទកោសិកាកូនអានឹងក្រុមសុំតួនាទីរបស់វាឡើយនឹងមួយ គឺពីដំណពូជទៅដំណមួយពីមេមួយ ទៅមេមួយ បាមួយទៅបាមួយពីដំណពូជមួយទៅដំណពូជមួយទៀតគឺក្រុមសុំនឹងគឺជាអ្នក បន្ទេសំរណពូជព្រោះថាក្រុមសុំនឹងទុកនៅ ADN ចឹងស្អីគេនុយក្លេអូភីឡម៉ង់បាទចឹងនុយក្លេអូនុយក្លេអូភីឡម៉ង់នុយក្លេអូភីឡម៉ង់បង្កឡើង បង្កឡើង2បាទ2គ្រាប់ រាប់មូលមូល មានសភាពជាក្របអង្កាំជាក្របអង្កាំមានសភាពជាក្របអង្កាំបន្តពី1ទៅ1 បន្តពីមួយទៅមួយអឺពេលយើងដាច់ចំហ្មងណាអូនណាពេលយើងដាច់ដាច់ដល់ម៉ោងវាចំហ្មងក្រកអង្កាំមួយមួយហ្នឹងគេហៅថាអូនុយក្លេអូโซមអាក្របអង្កាំណាក្របអង្កាំមួយមួយហ្នឹងក្រប còn cam ni mùi ni muối ni mùi ni muối ý lực khu ăn cam nó chừng cô mình chừng cò bán ăn cam ăn cam nó chừng co còn chừng cò ờ cũng xe chừng cô à xe thắm ấy chẳng ក្របអង្កាំនីមួយនីមួយបាទក្របអង្កាំនីមួយនីមួយហៅថាបាទនុយក្លេអូសូមបាទអាហ្នឹងណាបាទទៀតហើយខ្សែដែលតតក្របអង្កាំមួយទៅក្របអង្កាំមួយហ្នឹងគេហៅថា molecule RDM គេអត់ឃើញខ្សែដែលតក្របអង្កាំបាទ1ទៅក្របអង្គកាំ1បាទទៀតជាម៉ូលេគុល ADN ពេលមេរៀននឹងតកតងទី12អត់បាទបន្តទៀតចឹងនុយក្លេអូសូមជាអីនុយនុយក្លេអូសូមជាជា សុំនំអូនគាត់មកដាច់ហើយសល់1នាទី2នាទីទៀតម៉ូលេគុលប្រូតេអ៊ីនអ៊ីស្តូនដែលពាត់ដោយម៉ូលេគុល ADN ដែលពាត់ដោយម៉ូលេគុលដែល រុំពាត់ដែលប្រើពាក្យវិញដែលជាវិញដែលរុំពាត់ដោយម៉ូលេគុល ADN បាទប៉ុណ្្នឹងសិនទៅចឹងយើងដល់ម៉ោងហើយក៏ទៅហើយ